អ្នកណាថាធ្លាក់ខ្លួន ប្រូសូនីបង្ហាញលុយទាំងបាច់ទាំងបាច់នឹងខ្សែកប៉ុណ្ណាណីឃើញហើយញាក់សាញ់អ្នកលេងបណ្ដាញសង្គមភាកច្រើនច្បាស់ជាបានដឹងរួចមកហើយថាលើបរិយាបានមានទំនាក់ទំនងស្នេហាជាមួយលោកដានសូនីអស់រយៈពេលជាង1ឆ្នាំដោយពុំបានចូលរោងការនោះឡើយហើយក៏បែកគ្នាដោយជំរងចម្រាស់ហែកហួរគ្នារៀងៗខ្លួនតែម្ដង។ ក្រោយបែកគ្នាជាមួយដែនសូនីមិនបានប៉ុន្មានផងលើប្រិយាក៏បានរកឃើញក្រាស់ថ្មីរបស់ខ្លួនដែលជាលោកប៉ូលីសរូបសង្ហាលោកហេងគឹមហៀងឈានដល់សម្រេចដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី15ខែធ្នូ2021នៅពេលលោករីយ៉ានិងលោកប៉ូលីសកំពុងចូលរោងការនោះស្រាប់តែប្រភពមួយបានទម្លាយវីដេអូដែនស៊ូនីកំពុងអង្គុយលក់ស្បែកជើងតាមចិញ្ចើមផ្លូវធ្វើឲ្យអ្នកស្គាល់ជាច្រើនមានការចាប់អារម្មណ៍ខ្លាំង។ ទន្ទឹមនឹងការចាប់អារម្មណ៍នេះមានអ្នកខ្លះលើកឡើងថាបាយពីលើព្រីយ៉ាលោកសូនីធ្លាក់ខ្លួនទៀតផងទោះជាយ៉ាងណានៅពេលនេះមានប្រភពខ្លះទៀតអះអាងថាលោកគ្រាន់តែជិះឡានទំនើបមកឈប់ត្រង់កន្លែងលក់ស្បែកជើង ហើយចូលទៅលេងអ្នកលក់ស្បែកជើងប៉ុណ្ណោះ។ ងាកមកអ្នកនាងឡាប្រីយ៉ាវិញពេលបែកគ្នាភ្លាមភ្លាមនោះក៏ធ្លាប់លើកឡើងឌីលឲ្យលោកសូនីកប់កប់មាត់ថាបែកពីខ្លួនទៅរកអីហូបគ្មានផងផ្ទុយពីការលើកឡើងនេះបច្ចុប្បន្នលោកសូនីបានខិតខំរកស៊ីខ្លាំងណាស់ទាំងការលក់ឡានឡាយលក់ផលិតផលអនឡាញជាច្រើនមុខក្រៅពីនេះក៏លោកធ្លាប់ប្រម៉ូទផលិតផលឲ្យគេជាមួយនឹងតារា TikTok សុកលីនទៀតផង។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះនៅពេលបង្ហាញស្បែករបស់ខ្លួន Alexi កាលពីពេលថ្មីៗនេះគេឃើញលោក Den Sony ពាក់ខ្សែកមាសធំធំ តាមស្មានមិនតិចតម្លឹងនោះទេខណៈមាសមួយតម្លឹងចូល2000ដុល្លារជាងទៅហើយលើសពីនេះលោកក៏បានបង្ហោះវីដេអូអង្គុយពីមុខដុល្លារទាំងបាច់ទាំងបាច់អមដោយសម្លេងនិយាយពីអធិពលនៃលុយនោះតាមរយៈសារនេះលោក Dan Sony ទំនងជាមិនធ្លាក់ខ្លួនឬអត់អីស៊ីដោយការលើកឡើងមួយចំនួននោះឡើយ។